គ្រាដែលរូបអូនដួលអូនគ្មានសល់អ្វីបងជាអ្នកហុញដៃឲ្យអូនក្រោកឈរ បងបារម្ភយកចិត្តទុកដាក់បងធ្វើរឿងល្អល្អអូនត្រេកអរមានមនុស្សស្មងសនៅក្បែរទុំនាងទុំនងយើងតប្រែស៊ីជំរឿនអារម្មណ៍អូនកងក្ដៅពេលមានបងមើលថែ បងជានាងបងរៀនអូនអ្វីហៅថាស្នេហ៍មិនយល់ដែរសងសងកើតរឿងចំបែងស្នេហាយើងក៏ឈីងដើរមកដល់ផ្លូវកាយមិននាងទៅស្ដាំទៅឆ្វេងបែងចែកផ្លូវគ្នាដើរសំពីបចំវិញខ្លួន ត្រូវរួមគ្នាដើរសិនតែបន្លាហេតុអ្វីយើងបែកគ្នា ទាំងនៅស្រលាញ់គ្នាអនុសាក្រុមគ្រាមិន ទលប់ណាណាតួរយ៉ាងពេលខ្លី មិនធ្លាប់កិនថាមានរឿងកើតឡើងតើមានឱកាសទេជួបគ្នាម្ដងទៀតទេអូនចង់មានបងក្បែរថែអូនដូចដើមអាចអោបអូនបានទេអោបអូនដូចគ្នាយ៉ាងណាពីបាត់ដកដង្ហើម ở một góc ôm mình bán tên xuống ngang Oh, oh, oh, oh. Người là dân có chim ដើរមកដល់ភ្លឺកែងមាននាងទៅស្ដាំទៅឆ្វេងបែងចែកផ្លូវគ្នាដើរសំពីតចំវិញខ្លួនខាត់ខៀងរៀងដំណើរលើត្រូវរួមគ្នាដើរសិនតែប៉ុនឡាហើយអ្វីយើងបែកគ្នា អនុសាគ្រប់ព្រាមិនទលប់ណាណាតួរយ៉ាងពេលខ្លីតែមានន័យខ្លឹមសារមិនធ្លាប់កិនថាមានរឿងកើតឡើងតែមានអង្គទេជួបគ្នាម្ដង ចង់លៀនបងក្បែរថែអូនដូចដើមអាចអបអូនបានទេអបអូនដូចជ្រាងណាងពីមកដល់ដងហើយពេលដែលគ្មានបងវិលរកអូនវិញបាន